បុរសនារីខ្មែរហូបស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេសល្បី ដល់ស្រុកថៃដោយសារតែការរកប្រាក់ចំណូលពី បណ្ដាញសង្គមអ៊ីនធឺណិតដូចជា Facebook, Google និង YouTube ជាដើម ធ្វើឲ្យអ្នកផលិតមួយចំនួនតែងតែ ផលិតវីដេអូប្លែកៗហើយកាន់តែប្លែកមែនទែននោះគឺមានជនជាតិខ្មែរចំនួន2នាក់បុរសនិងនារី បានធ្វើវីដេអូដោយហូបស្បែកជើងផ្ទាត់ជ្រលក់ជាមួយអំបិលម្ទេសធ្វើឲ្យវីដេអូមួយឃ្លីបនេះល្បីដល់ស្រុកថៃ យកទៅចុះផ្សាយព័ត៌មានថែមទៀតផងត្រឹមតែរយៈពេល2ថ្ងៃ មានអ្នកចូលទស្សនាជាង20លានដងនារីខ្មែរម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណដែលគេដឹងថាជា YouTuber ប្រើប្រាស់កេណន័យ Facebook ឈ្មោះជីនស៊ូ តែងតែបង្ហោះបង្ហាញនៅវីដេអូការបរិភោគអាហារប្លែកៗជាមួយអំបិលម្ទេសដែលមិនធ្លាប់មានអ្នកធ្វើដូចនាងឡើយជាក់ស្ដែងកាលពីថ្ងៃទី20ខែឧសភាឆ្នាំ2022នាងបានធ្វើការបង្ហោះនៅវីដេអូហូបស្បែកជើងផ្ទាត់ពណ៌សជ្រលក់អំបិលម្ទេសក្នុង សកម្មភាពខំទាញស្បែកជើងនោះទាល់តែដាច់មកទំពាធ្វើមិនដឹងព្រមទាំងពោលពាក្យថា ឆ្ងាញ់ថែមទៀតផង។ ទន្ទឹមនឹងនោះនៅនាទីចុងក្រោយរូបនាងក៏បានសូមអភ័យទោសនិងបញ្ជាក់ថាវីដេអូមួយនេះធ្វើឡើងគ្រាន់តែជាការកំសាន្តតែប៉ុណ្ណោះសូមកុំសាក់លបងធ្វើតាមនាង នៅផ្ទះជាដាច់ខាតក្រោយពីមានការបង្ហោះវីដេអូនេះក៏ដូចជាមានការចូលទៅបញ្ចេញមតិមួយចំនួនយល់ឃើញថា មិនសមរម្យទេដោយសារតែខ្លាចក្មេងៗមើលឃើញវីដេអូទាំងនេះពួកគេអាចធ្វើតាម និងមាន ផលអាក្រក់ដល់សុខភាពរាងកាយក៏អាចថាបានដូចគ្នានេះដែរកាលពីចុងខែមីនាឆ្នាំ2022ក៏មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើវីដេអូហូបស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេស បង្ហោះនៅ លើកេណនី Facebook Sandy TV បង្ហាញឲ្យឃើញថា ក្រោយពីខំបានមួយម៉ាត់បុរសរូបនេះនិយាយថាវាមានលក្ខណៈស្វិតឆ្ងាញ់តែមិនមែនឆ្ងាញ់ស្បែកជើងទេ គឺឆ្ងាញ់អំបិលម្ទេសទៅវិញវីដេអូរបស់បុរសនេះក្រោយមកក៏ត្រូវបានលុបចេញ ពី Facebook សូមរំលឹកផងដែរថាកាលពី អំឡុងខែតុលាឆ្នាំ2021រឿងរ៉ាវបរិភោគដំបងយៈជាមួយអំបិលម្ទេសបានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នក ប្រើប្រាស់បណ្ដាញសង្គមខ្មែរហើយចាប់ពីពេលនោះមកការហូបបន្លែផ្លែឈើរុក្ខជាតិនិងអាហារផ្លែផ្លែជាមួយអំបិលម្ទេសរហូតមានដល់ស្បែកជើងផ្ទាត់នេះចា៎